មានកម្មតែតែរៀនចាំជីវិតមានកម្មតែតែរៀនស្រាប់ជីវិតមានកម្មតែតែរៀនចាំជីវិតមានកម្មតែតែរៀនស្រាប់ចាំឆ្នាំប្រយ័ត្នបានប្រយ័ត្នដល់ថ្ងៃមួយវាមានវិបត្តិធ្លាក់ អូខេជីវិតទុកព្រួយគ្មានណាជួយក្រៅពីជួយខ្លួនឯងជីវិតរស់នៅដូចជាផ្សែងបន្លាយនឹងភាពងងឹតផ្សែងអាណិតខ្លោចចិត្តដល់ជីវិតខ្លួនឯងផ្សែងចំបែងគ្មានអ្នកណាគេអាណិតគេយល់ចិត្តតាមពិតផ្លូវខ្ដៅគឺជាផ្លូវផ្សែងអាណិតមនុស្សនៅក្បែរខ្លួនខ្ញុំគេមកបែរយល់ពីចិត្តមនុស្សអស់នឹងឲ្យវាទៅចុះមិនតាមបាច់ឲ្យវាអាណិតក្រុមលើកទឹកចិត្ត ចូលចិត្តអមនុស្សស៊ីជោថាពួកអនឹងមានបានតែខាងប្រុសលើកដៃសញ្ញោអត់មករៀមដៃកណ្ដាលយកគូក្បាលហើយទៅគិតមកដងទៀតយីអានេះវើយឃើញគេទុនគិតថាគេមិនខ្លាំង ខាងមុខពួកអានេះតោះតែស៊ីបាយតាកុំចង់មកប្រឆាំងឬក៏ចង់មកខ្លាចកុំលើកទឹកចិត្តខ្ញុំអីណាព្រោះខ្ញុំមិនចូលចិត្តអាមនុស្សស៊ីជូថាពួកអានឹងវាបានតែខាងព្រោះមានអ្នកខ្លាចគោមានអ្នកខ្លាចចាំញូចាំញូចាំញូចាំញូ what the fuck what the fuck what the fuck what the fuck like the fuck ទៅតែរៀនចាំជីវិតមានកម្មទៅតែរៀនស្រាំជីវិតមានកម្មទៅតែរៀនចាំជីវិតមានកម្មទៅតែរៀនស្រាំចាំឆ្នាំប្រយ័ត្នស្មាត់ប្រយ័ត្នដល់ថ្ងៃមួយវាមានវិបត្តិលាក់ដល់ខ្សែសងល់ខ្សែសងាត់យ៉ាអេយ៉ាយ៉ាអូខេជីវិតទុកព្រួយគ្មានណាជួយក្រៅពីជួយខ្លួនឯង វិតរស់នៅដូចជាផ្សែងបលាយភាពងងឹតផ្សែងអាណិតខ្លោចចិត្តដល់ជីវិតខ្លួនឯងផ្សែងចំបែងគ្មានអ្នកណាគេអាណិតគេយល់ចិត្តតាមពិតផ្លូវខ្ដៅគឺជាផ្លូវផ្សែងអាណិតមនុស្សនៅក្បែរខ្លួន ចូលចិត្តអមនុស្សស៊ីចូលថាពួកអនឹងមានបានតែខាងប្រុសលើកដៃសញ្ញោអត់មករៀមដៃកណ្ដាលយកគូក្បាលហើយទៅគិតមកដងទៀតយីអានេះវើយឃើញគេទុកគិតថាគេមិនខ្លាំង តាមមុខពួកអាណិតតបតែស៊ីបាយតាកុំចង់មកប្រឆាំងឬក៏ចង់មកខ្លាចកុំលើកទិញចិត្តខ្ញុំអីណាព្រោះខ្ញុំមិនចូលចិត្តអាមនុស្សស៊ីជូថាពួកអានឹងវាបានតែខាងព្រោះមានអាខ្លះគូមានអាខ្លះចាំញូចាំញូចាំញូចាំញូ what the fuck what the fuck what the fuck what the fuck តែរៀនចាំជីវិតមានកម្មតែរៀនស្រាប់ជីវិតមានកម្មតែរៀនចាំជីវិតមានកម្មតែរៀនស្រាប់ចាំឆ្នាំប្រយ័ត្នស្មាត់ប្រយ័ត្នដល់ថ្ងៃមួយវាមានវិបត្តិលាក់ខោខ្សែស្ងល់ខ្សែស្ងាត់ Yeah. Hey. Yeah. Yeah. Okay. ជីវិតទុកព្រួយគ្មានណាជួយក្រៅពីជួយខ្លួនឯង វិតរស់នៅដូចជាផ្សែងបលាយភាពងងឹតផ្សែងអាណិតខ្លោចចិត្តដល់ជីវិតខ្លួនឯងផ្សែងចំបែងគ្មានអ្នកណាគេអាណិតគេយល់ចិត្តតាមពិតផ្លូវខ្ដៅគឺជាផ្លូវផ្សែងអាណិតមនុស្សនៅក្បែរខ្លួនខ្ញុំគេមកបែរយល់ពីចិត្តមនុស្សអស់នឹងឲ្យវាទៅចុះមិនចាំបាច់ឲ្យវាអាណិតក្រុមលើកទឹកចិត្តខ្ញុំឯណាព្រោះខ្ញុំមិនចូលចិត្តអមនុស្សស៊ីជោ ថាពួកអនឹងមានបានតែខាងប្រុសលើកដៃសញ្ញោអត់មករៀមដៃកណ្ដាលយកគូក្បាលហើយទៅគិតមកដងទៀតយីអានេះវើយឃើញគេទុកគិតថាគេមិនខ្លាំងថាមុខពួកអានេះតតែស៊ីបាយខ្លាំង កុំចង់មកប្រឆាំងឬក៏ចង់មកខ្លាចកុំលើកទិញចិត្តខ្ញុំអីណាព្រោះខ្ញុំមិនចូលចិត្តអាមនុស្សស៊ីជូថាពួកអនឹងវាបានតែខាងព្រោះមានអាខ្លះគោមានអាខ្លះចាំញោចាំញោចាំញោចាំញោ What the fuck What the fuck